is under the oil. Yeah, yeah, yeah, yeah, yeah. នាងចូលទៅជ្រៅចូលទៅភ្លួហើយកាន់តែជ្រៅទៅក្នុងភ្លួ ស៊ូនាងឡើងកំដៅដូចជាម៉ាក់ម៉ានាងឆ្លុះកពួននៃឋានស៊ូនាងឆ្លងមិនខ្វល់ពីស៊ូលូគេឡើងជិបដកក៏មកស៊ូស៊ូពួកពីវងវៃវត្តពោភ្លេចគេដាក់ខ្លួនចូលនៅត្រង់ណាភ្លេចថាខ្លួនអាចត្រឹមមនុស្ស បិទនៃវិបានជាបៃសាចនាខ្ញុំត្រូវរៀបចំថ្ងៃអសូរយាអ្នកស្កាច្បាំងចាញ់នឹងចិត្តរិះសាឈប់ដុតធូបមួយនឹងយកឈប់ smoke that ធូបមួយ you know the truth នាងជាមេអំបៅនៃភូនាងលែងចង់ធ្វើមនុស្សពេលកាប់ពិតនាងបានទំនួល she don't know what to do កំពុងត្រូវអតិពលឲ្យតែទៅបានដល់រឿងអ្វីក៏នាងលែងខ្វល់ពីដូចរូបផ្កានឹងឃុំដឹកដៃបីសាច់ឡើងលើ លាយជាចំហាយនៃកម្លាយខ្សែចំណោទចោលការវិវត្តនៃក្តីវិលានៃក្តី girl. ក្នុងខ្លួននាងវង្វេងភ្លើងផនរួចនាងបាត់កំហើញនាងវិវួរតែកាន់តែជ្រៅ into hell she wanna drive with the pillar she getting high with asura នាងឡើងកំដៅដូចជាម៉ាក់ម៉ាស់នាងឆ្លុះកំពូលនៃឋានសួគ៌នាងឆ្លងមិនខ្វល់ពីសំណួរគេឡើងចិត្តដកក៏មកសួរពួកវិវង្វេងវត្តទៅភ្លេចកណ្ដាស់ខ្លួនធ្វើនៅត្រង់ណាភ្លេចថាខ្លួនឯងត្រឹមមនុស្សសាភ្លេចចិត្ត Nie sumok nie wdrę tu jarla Tfu, jarla, na